ដរិកិរិយានមសកាថ្វាយបង្គំនៃខ្ញុំព្រះករុណាចូលមានដល់ព្រះដ៏មានព្រះពាអង្គនោះព្រះអង្គជាដ៏ប្រសើរត្រង់ត្រាតាំងនៅយយធម៌ទាំងពួងដោយ ប្របីចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅ ព្រះអង្គឡើយយោសន្និសិណោវរពោធិមោលេមេរាំងសសេនាងមេអតੰវិជ័យយោសម្ពោធិមេកេចេអនន្តញាណោលោកន្តមោតាំងបណមានិពុទ្ធាងយេចពុទ្ធាអតីតាចយេ เอวมโนสานังปตโทเปกเวเตนาทิเมสารนังอัญญังปนโทเมสารนังเวรังเอเตนะสายจวายเจนะอันตุเมเจยเมียงกะเลจะธรรมเมียอนาเกตาปัจจปันนาจะเยธรรมเมีย វន្តាមិសាពតិស្វខាតោភគវតាធម្មសន្តតិកោអាកាលេកោអេបាសិកោអបនយិកោបច្ចតាំងវេតេតាពោវេញោហៃតេណាតិមេសរណាងអញ្ញាងធម្មមេសរណាងវរាងអេតេនសាចវាចេនហោន្តណាកតាបច្ចបណាចយេសង្គាអហង្វណ្ ន្ទាមិសាពតិសុបដិបណ្ណោភគវតោសាវកសង្ឃោចបដិបណ្ណោភគវតោសាវកសង្ឃោ ណោបេកវេតោសាវកសង្កោសាមីចេបដេបណ្ណោបេកវេតោសាវកសង្កោយតិទាំងចត្តារិបរណៃយោអញ្ចនិការណៃយោអនុត្តរាងបញ្ញាមេតាំងលោកាសាតេណតិមេសរណងអញ្ញងសង្ឃោមេសរណងវរាងអេតេណសាយចវាចេនពពុទ្ធៃយោតោខេតអញ្ ចនេនាងកុសលាតិកានាងតមរិយសាងកាងសិរសានមេមិអេជេវមាចន្ទនមាសនហៃយ៉ាងនមាសមានរតនាតិយ៉ាងយ៉ាងបញ្ញាតិសន្តាំងវិបលាំងអលតាំងកាសានុភាវេនហតន្តារយោព្រះពុទ្ធជាទីពឹងជាពំនឹងសពសាត្រាព្រះអង្គកប្រាថ្នាធ្វើកសាងអង្គការយោរឹបដោយកបកាត់បានអកិន កោបានត្រាជាសបញ្ញោត្រាជាគ្រូលភំឋានធ្វើកម្មជាកំរមុមិកោប្រពំបានតោតយ៉ាងលំបាកណាបង្គំត្បានព្រះបុណ្យកណាសន្នជាទីប្រសំកាលសានតែងកស្លាមបងប្រចំណងកម្មជាគោលឲ្យវិលវល់អន្តោចទៅពពតូចនឹងពពធម្មហេតុតែមិនដឹងទោះជាចរសាសំខំព្រះបុណ្យតែសេពសំចិត្តខ្ញុំសូមនមស្ការនៅធម៌8ពិនវិសេសិននៅអេណ ណាកាន់បងអវិជ្ជាមានសម្រាំងសទ្ធាត្រង់កប់ដោយ កុសលត្រង់គឺសមាធិបញ្ញានិងវិមុតតិញាណកិលេសគ្មានក្នុង អាត្មាជាបញ្ញខេតាចន្ទ្រកាជាកុសលខ្ញុំសូមអសិរស័យដល់ព្រះរិយបកលជាបានប្រតសពលជាមង្គលជាបញ្ញលា ជាប្រធានកងបណ្ឌិស័យមាន សមន្សានក៏មានមួដោយគុណនមស្ការត្រីរតនាប្រសើរពួរសូមអានិសងនោដរដ្ឋ ហានេពេនហងវន្តេមិចេតយ៉ាងសពាំងសពតានេសពតតេតាំងសារីរកតិអតមហាពធំពធរូបាំងសកលាំងសតិខ្ញុំសូមថ្វាយបង្គំឈ្មោះព្រះបរមមច្ឆដឹងឆ្ងាយសម័យខ្លាយមកជាមិនសូមតនព្រះអរិយមេត្រីថ្លៃវិសិនសូមបានកិនធម៌បិណ្ឌសម្បិចិនប្រាថ្នាហោ វន្តាមិពុទ្ធិហង្ភវបាទតេណាងទេលោកកេតងទេភវេគវនេថាងយោលោកសេតោសកលង្កិលេសាញចេតវានពោសេសចនាងអនន្តាងយ៉ាងណាមតេយនតិយាពលិនេចតៃរេយ៉ាងសាចបានកេសមនាចលញ្ចនមហាងសិរសានមេមិសុវណ្ណមេលិកេសវណ្ណបបតេសវណ្ណកោតេយោនកពុរេណមតេយនតិយាបញ្ចបាន តិបរាំងថានាងអហង្វន្តាមិសុរតោព្រះសបញ្ញុពុទ្ធវិសេផនត្រៃលោកាមាននឹកដល់ទសែនសាន គឺនិព្វានកន្លងកនកងបាត់ប្រជ័យមង្គលនេះអនុមោទនីសាធុលោកតោពីលើ ត្រង់ត្រាធម្មចាអេសេបតនាប្រៃមិកទេយាឋានត្រៃរតនាសាលហាពូជាថ្ងៃព្រះភគវេស្ថាបនាព្រះសង្ឃ16ទ្រង់គង់ត្រាអវាទបរិមោកស្អាងស្អាត អវាទពរផងបែដងព្រះធម៌ ថ្ងៃនោះត្រូវត្រង់មាខែបណម័យ17ត្រង់គង់វត្តចេតាពន់ប្រដល់មហាជននិរន្តរប្រកដី ត្រង់យកអរនចិត្តពន់សួស្ដីចិត្តពន់ចិនស្រីអាស្រ័យជានិញ18ត្រង់សំដែងបាទេហាយមកាអោចានិក្រនរនកិច្ចនៅ ប្រងសាវត្ថីនេះគឺបតកិច្ចសង្គ្រោះលោកា19ត្រង់អោចាថ្វាយព្រះមេដាសង្ការអានតាម ភ័យគឺព្រះអង្គទ្រង់ចាកទេវលោកស្ដេចជាងចុះមកដែនសង្កាសមហាជនច្រើនបិញយកចិនតុងដាបូជាគិរវៈអចលចេតដោយ21គឺ ពងក្នុងសមាបានព្រះញាណស្ងប់ស្ងាត់លះកាន់លោកីអរហត្តផលដំកល់ប្រកដីឆាប់ក្រីយុក្ដីវិស័យពុទ្ធញាណ22ប្រមើលមើលគ្រប់វេនៃអបនិស័យដោយព្រះករណាសមាបានទេញាណត្រួតសัตว์កតលៀនមានពីវេរៈ23ត្រង់លៃវិន័យអញ្ញាបញ្ញត្តិសិក្ខាតាមការជ្រាបជាក់មានរឿងកើតមុនខូចគុណសាវៈមានហេតុជាល ចិត្តទើបដាក់វេនៃ24អង្គរួនហរតីចរណាជាដងលោកលៃដើមរឿងជាហេតុបង្កើតអត្តន័យជាដកប្របីលៃតាមហេតុកម្ម26ទ្រង់ប្រោះដល់អង្គព្រះលោកនេតសំដែងបដិហាកំចាត់មានអ្នកព្រះញត្តវង្សាទើត្រាទេសនាគម្ពីពុទ្ធវង្ស27ទ្រង់គង់ សត្វណាល្អមានធัวទ្រទ្រង់ស្ដេចយាងតទួលស្រស់ស្រួលដោយអង្គ